ខ្ញុំមិនមែនឃោសនាមុនបោះឆ្នោតទេតែខ្ញុំមានកតបកិច្ចនឹងនយាយពយល ប្រាប់ប្រជាពលរដ្ឋថាបើសិនជាគណៈបព្វជិជនបន្តគ្រប់គ្រងអំណាច វាច្បាស់ណាស់ថាប្រទេសនេះ មាន ស្ថិរភាពមានសន្តិភាពស្ថិរភាព និងមានការអភិវឌ្ឍសម្រាប់គណៈបកដទៃអ្នកទាំងអស់គ្នាច្បាស់ហើយនៅ កែងលោឲ្យរត់ជន់គ្នានោះប៉ុន្តែក្នុងពេលដែលគណៈបព្វជិជនគ្រប់គ្រងអំណាចគឺអត់មានរតនាទេប្រាក់ខែតិចមែនក៏ប៉ុន្តែចិត្តតែឡើងតិចតិចតិចតិចណាអ្នកខ្លះឥឡូវគេដេញថ្លៃអានេះ2លានទៅអានោះ2លាន5សែនទៅដេញដេញថ្លៃទៅវាអត់លុយណាហើយយើងបើទោះបីបានតិចបានច្រើនក៏វាមានលុយណាឥឡូវហ្នឹងលុយ មួយមួយខែបើកពីរដងមិនចឹងហើយអត់ចាំបាច់នៅទៅក្រែងមានកាតអីទៅបើកអីតាមវិញតាមស្អីអេស៊ីលីដាតាមព្រឹត្តបើកហ្នឹងអាហ្នឹងវិលត្រឡប់ទៅវិញអញ្ចឹងទេខ្ញុំក៏ជូនតាមអ្វីដែលមកជួបប្រទេសអញ្ចឹងមិញអស់ប្រមាណហើយ ហ៎ពីគាមួយ3ជាន់មួយ2ជាន់អាមួយ3ចាស់អាមួយអាមួយ30បន្ទប់អាមួយ20បន្ទប់អាហ្នឹង50ហើយហ្នឹងអាមិញទៀត5ដល់10ទៀត3ជាន់ទៀតណា15បន្ទប់ណាដូច្នេះទេអាហ្នឹងគឺយើងទៅធ្វើមានទៅមានមក អ្នកខ្លះតាមបានទៅអីទេថាអាហ្នឹងភារកិច្ចរបស់រដ្ឋាភិបាលទៅប៉ុន្តែมันចាំបាច់ដល់ធ្វើរដ្ឋាភិបាលខ្លះមានជាមន្ត្រីរបស់រដ្ឋាភិបាលពីកែតែគេមានលទ្ធភាពដើម្បីចូលរួមជួយណាដូចជាមន្ត្រីពេទ្យនេះមន្ត្រីពេទ្យនេះអត់មានចាយលុយរដ្ឋាភិបាលមួយសេនអត់មានចាយលុយរដ្ឋាភិបាលមួយសេនសិទ្ធិសពរបស់ជនចូល ហើយសពរស់ជួនទៅនោះមិនមែនជាមន្ត្រីរដ្ឋាភិបាលទេប៉ុន្តែគេបានទទួលសេចក្តីសុខនឹងការអភិវឌ្ឍនឹងការអភិវឌ្ឍចឹងទេខ្ញុំខ្ញុំសូមអរគុណណាហើយសង្ឃឹមថានៅពេលខាងមុខអ្នកទាំងអស់គ្នាក៏មិនភ្លេចគណៈបព្វជិជន តាមបីរួមទៅកណ្ដាល